បងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាចាបងប្អូនទាំងអស់គ្នាកំពុងតែមានបញ្ហាស្បែកមុខខ្មៅស្អាប់មែនទេមុខមុនមុខជាប់មុខឡើងអាចរួយមកដល់សរសៃក្រហមស្បែកមុខអត់ភ្លឺថ្លាទន់មកលងហើយចាអញ្ចឹងបងប្អូនទាំងអស់គ្នាអាចមកសាកជាមួយនឹង BB Cream រាល់ឥឡូវគឺមានការប្រម៉ូសិនពិសេសតែម្ដងបញ្ចុះតម្លៃរហូតដល់50%ចាបងប្អូនទាំងអស់គ្នាងាយស្រួលក្នុងការ make up ពេលលាបតា BB នឹងស្បែកមុខស្អាតភ្លឺថ្លាទន់មកលងចេញពីខាងក្នុងតែម្ដងតម្លៃមួយទី25ដុល្លារចុះនៅសល់ត្រឹមតែ13ដុល្លារតែប៉ុណ្ណោះណាបងប្អូននៅចាប់អារម្មណ៍អាច inbox ចូល page ណាអរគុណច្រើនបាយបាយ